ឈាមលីទឹកភ្នែកផ្ញើទៅចងដៃថ្ងៃមង្គលជីវ៉ាដៃកណ្ដោះស្រាជុំនៅបាច់ផ្កាផ្ទុយពីកូនកំឡុងជូនពរឲ្យអូនបានក្តីសុខឈប់កុហកឈប់ក្បត់រៀនរੂធ្វើជាមនុស្សស្មោតែបើគេក្បត់អូនវិញនោះទុកជាវេរកម្ម វម៉ែឲ្យគាត់លក់គោយន្តទុំក្រន់ធ្វើជាទុនដើម្បីដណ្ដឹងស្រីម៉ែក៏ប្រងគាត់ធ្វើតាមសម្ដី តែអ្នកបដូរផ្លាស់ថ្មីគឺស្រត់ចារណៃបំពេញសន្យាមកពីបងមិនល្អឬឬបងក្រឬអូនសាបាស្ងាត់ស្ងាត់ឮសំឡេងភ្លេងការ ជាអ្នកណាអស្ចារ្យយ៉ាងនេះឯណាពីសម្បត្តិដែលរូបអូនស្បត់ញោកបងធ្វើប្តីតែពេលនេះប្តីអូនជាសេដ្ឋីប្រយ័ត្នណាអូនគេគង់បដៃទឹកភ្នែកដល់ដីក៏ម្លាញ់មានអ្នកជូតអើយពាក្យចុងក្រោយដែលបងចង់ប្រាប់ បើគេធ្វើឲ្យរូបអូនឈឺចាប់ទោះវាយបងស្លាប់ក៏បងមិនវើវិញឡើយ